ប្រិមិត្តជាទីមេត្រីក្រោយល្បីកូនប្រុសស្និទ្ធស្នាលនឹងរេស៊ូសាណាពេលនេះម្ដាយខាងប្រុសចេញមុខនិយាយថា ចាថាតើនិយាយបែបណាឥឡូវយើងតាមដានព័ត៌មានលំអិតទាំងអស់គ្នា កាលពីពេលថ្មីថ្មីនេះភរិយារបស់អង្គញាព្រាបសវັດរូបនេះបានចេញមុខលាត្រដាងទៅនឹងពាក្យពេចន៍ចាំអារាមរវាងកូនប្រុសទី2និងរេស៊ូសាណាកំពុងតែមានទំនាក់ទំនងស្នេហាក្រោយបែកធ្លាយរូបភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ។ យ៉ាងណាមិញតាមរយៈការបង្ហោះវីដេអូនោះអ្នកម្ដាយកូន3រូបនេះបានលើកឡើងបកស្រាយថាអ្នកទាំងពីរគ្រាន់តែជាមិត្តប៉ុណ្ណោះថែមទាំង បានសង្កត់ធ្ងន់ទៀតថាការបកស្រាយនេះនឹងកំអល់មហាជនមានការយល់ច្រឡំតទៅទៀតគួររំលឹកផងដែរថាមួយរយៈចុងក្រោយនេះអ្នកនិយមលេងអ៊ីនធឺណិតបានធ្វើការលើកជាប្រធានបទទៅនឹងតារាប្រុសស្រីវ័យក្មេងទាំងពីរឌួងនេះថាពួកគេកំពុងតែមានទំនាក់ទំនងស្នេហាហើយដូច្នេះ បានធ្វើឲ្យម្ដាយខាងប្រុសចេញមុខភ្លាមភ្លាមស្រ័យមន្ទិលសង្ស័យតែម្ដងទៅ ចាជាការពិតមួយរយៈចុងក្រោយនេះពិតជាល្បីខ្លាំងមែនទែនថាតំណែងតំណងរេស៊ូសាណានិងកូនប្រុសទី2របស់លោកព្រាបសវັດលើសពីពាក្យថាមិត្តប៉ុន្តែពេលនេះម្ដាយរបស់ ខាងប្រុសចេញមកបកស្រាយឲ្យថាពួកគាត់ទាំងពីរនាក់គ្រាន់តែជាមិត្តរួមការងារក៏ដូចជាមិត្តនឹងគ្នាតែប៉ុណ្ណោះมันមានទំនាក់ទំនងជាស្នេហាសង្សារដោយការលើកឡើងនោះឡើយ។